ចពយៈកំពុងតាំងបង្ហាញនៅភោជនីយដ្ឋានសវិនផាកស្ទឹងព្រៃប្រោះជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រាដែលភោជនីយដ្ឋានបានចុះកងត្រាជាមួយក្រុមហ៊ុនដឹកភ្ញៀវមកទស្សនាកីឡាស៊ីហ្គេមដែលពួកគេនឹងអាចឆ្លៀតមកទស្សនាតំបន់អង្គរហើយសវិនផាកអាចជាអ្នកផ្ដល់សេវាចំណីអាហារដល់អស់ឯង ចពយៈមួយត្រូវបានដាក់តាំងបង្ហាញឲ្យទស្សនាដោយសេរីនៅខាងមុខអាហារដ្ឋានសវែនផាស្ទឹងព្រៃប្រោះស្ថិតនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ 6A ក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានកំពុងទាញចំណាប់អារម្មណ៍អ្នកដំណើរនិងភ្ញៀវទេសចរលោកឈៀនសុផលម្ចាស់ភោជនីយដ្ឋានសវែនផាបានឲ្យដឹងថាការដែលធ្វើចពៃដងវែងខ្នាតយៈនេះឡើងគឺព្រោះតែការស្រឡាញ់ឧបករណ៍ភ្លេងបុរាណខ្មែរនិងចង់តាំងបង្ហាញឲ្យមានអ្នកផងបានស្គាល់បានថតរូបកំសាន្ត ហើយក៏ជាការលើកនៅសោភ័ណភាព របស់ភោជនីយដ្ឋានសូមស្ដាប់សំឡេងតឹមដាក់សពោតថ្ងៃហ្នឹងឯងអូបាទតឹមដាក់អភិសេកហើយនឹងកម្លាំងសពោតនៅថ្ងៃហ្នឹងបាទបាទចុបៃនេះគឺបើសិនណាហេតុអីបានខ្ញុំដាក់ឯងដោយសារខ្ញុំចង់អភិរក្សបាទនៅមរតកវប្បធម៌ខ្មែរយើងបាទដែលយើងមានល្បីល្បាញចបៃបាទចបៃដងវែងមិនយើងល្បីល្បាញនៅលើពិភពលោក ហើយក៏យើងដាក់ចូលក្នុងអឺ UNESCO បាទបតិកភណ្ឌពិភពលោកហ្នឹងដើម្បីនេះឲ្យខ្ញុំក៏ធ្វើការអភិរក្សឲ្យហាងខ្ញុំហ្នឹងមុនដំបូងឆ្លាស់កន្លែងហ្នឹងអញ្ចឹងខ្ញុំនៅឃើញថាមិននឹងដាក់អីបាទមុនដំបូងប្រងដាក់ត្រូដល់ក្រោយមកគេថាត្រូមើលទៅដូចតូចពេកចឹងខ្ញុំដាក់ចប៉ីបាទតែខ្ញុំយកចប៉ីចប៉ីយកទៅហើយចប៉ីនេះដែលយើងមានប្រវែងធំដែរបាទបាទ ប្រវែងយើងយើងមាន2ម៉ែត្រនេះសរុបអានេះហ្នឹងយើងមានស្នូកប៉ុណ្ណឹង2ម៉ែត្រ30បានថា1ម៉ែត្រ30បាទហើយនឹងមានបដោយដងវានេះគឺមាន7ម៉ែត្រអូបាទបាទនេះយើងអាចថាជាចបៃយៈសម្រាប់ប្រសពខ្មែរយើងព្រោះជាលើកទី1ដែលយើងមានចបៃយៈធំបែបហ្នឹងបាទបាទបាទហើយលោកមានគិតថានឹងរកអ្វីដែលធំសម្រាប់ដូចអញ្ចឹងមកតាំងទៀតទេ បាទខ្ញុំចង់តាមពិតខ្ញុំចង់ធ្វើស្គរយៈមួយអូស្គរយៈបាទធ្វើស្គរយៈធំដែរប៉ុន្តែខ្ញុំចង់អភិរក្សបាទនៅពេលដែលបន្តិចទៀតមានពេលបន្តិចបាទ លោកសុផលបន្តទៀតថាបច្ចុប្បន្នមានក្រុមហ៊ុនដឹកអ្នកដំណើរនិងភ្ញៀវទេសចរចំនួន5ហើយដែលបានចុះកងត្រាយកសេវាភោជនីយដ្ឋាន Seven Park ជាជំរើសអត្តភាពដល់អតិថិជនរបស់ពួកគេជាពិសេសក្នុងចំណោមក្រុមហ៊ុនចុះកងត្រាជាមួយលោកនោះទទួលបានការបំរើសេវាដឹកភ្ញៀវអន្តរជាតិដែលមកទស្សនាការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេននាពេលខាងមុខផងដែរហើយពួកគេក៏នឹងអាចឆ្លៀតពេលមកទស្សនាតំបន់ រមណីយដ្ឋានអង្គរដែលជាឱកាសដល់ភោជនីយដ្ឋានសវែនផាកក្នុងនាមជាដៃគូសហការហេតុដូចនេះហើយទើបលោករៀបចំអ្វីដែលជាការតេទៀងបន្ថែមក្រៅពីសេវាកម្មម្ហូបអាហារអនាម័យឈ្ងុយឆ្ងាញ់មានច្រើនជំរើសបន្ទប់ទឹកស្អាតសោភ័ណភាពបរិស្ថានល្អគឺភ្ញៀវអន្តរជាតិនោះនឹងបានស្គាល់ចបៃយៈដែលម្ចាស់ភោជនីយដ្ឋានយកមកតាំងបង្ហាញនេះរួមគ្នាស្រឡាញ់វប្បធម៌ខ្មែរយើងដែលពិភព លោកបានទទួលស្គាល់មុនគេកម្ពុជាតែងតែស្រឡាញ់សន្តិភាពពូជនីយដ្ឋាន The Park មានលក់ម្ហូបខ្មែរចិនកាហ្វេនិងអាហារបរទេសគ្រប់ប្រភេទមានបម្រើអាហារ buffet ជាពិសេសនំបញ្ចុកសម្លការីនិងសម្លខ្មែររសជាតិបែបសៀមរាប The Park មានកន្លែងធំទូលាយជាមួយនឹងបរិយាកាសល្អហើយក៏មានបន្ទប់ទឹកស្អាតស្អាតប្រកបដោយអនាម័យជាពិសេសមានចំណតរថយន្តធំទូលាយ The Park ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ6 1A ជិតស្ពានព្រៃប្រោះពាក់កណ្ដាលកំពង់ធំនិងសៀមរាបសូមទំនាក់ទំនងលេខ015 277 209